بسم الله الرحمن الرحيم <clears throat> إن الحمد لله نحمده ونستعينه ونستغفره ونستهديه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمدا عبده ورسوله أرسله بالهدى ودين الحق ليظهره على الدين كله walau karihal kafirun amma ba'd Assalamualaikum warahmatullahi taala wabarakatuh Alhamdulillah ជាបឋមលទ្ធសូមថ្លែងអំណរគុណចំពោះ Allah Subhanahu wa taala ដែល Allah បានអ៊ីវិនអនុញ្ញាតឲ្យលិនបានមកជួបអងអងមីមីបងប្អូនទាំងអស់នៅទីនេះហើយក៏សូមថ្លែងអំណរគុណចំពោះ អឺម្ចាស់កម្មវិធីដែលបានអញ្ជើញនិងផ្ដល់ឱកាសឲ្យរំលឹងដើម្បីមកជួបអងអងមីមីនិងបងប្អូន យើងទាំងអស់គ្នានៅភូមិនេះភូមិអឺចុងសាច់ស្រុកព្រៃនប់ខេត្តព្រះសៀមនោះយ៉ាអល់ហាំឌុលីឡាបន្ទាប់ពីយើងបានស្ដាប់នៅមតិឬក៏ការនិយាយហុកមរបស់អូស្តារ៉មលីអ៊ីស្ម៉ាអ៊ីល ដែលគាត់លើកឡើងអំពីសារៈសំខាន់នៃការរៀបអាពាហ៍ពិពាហ៍ដោយយោងទៅលើអឺគេហៅថាមុណាសាបាឬក៏សំស្របទៅនឹងកម្មវិធីរបស់យើង នាពេលយប់នេះជាងបន្ទាប់ពីយើងអឺរៀបអាពាហ៍ពិពាហ៍ដឹងពាក់ព័ន្ធនឹងហុកុំច្បាប់របស់អ៊ីស្លាមដែលកំណត់ ច្បាស់លាស់ហើយជាងប្រធានបទរបស់លិនបន្តរយៈពេលកន្លះម៉ោងនេះ គឺចង់លើកឡើងអំពីហុកគុកឬក៏តួនាទីរបស់អឺអាសូជេនតួនាទីរបស់ ប្តីនិងប្រពន្ធឬស្វាមីភរិយាតួនាទីនេះអត់ផ្ដោតទៅលើ អ្នកដែលទំរៀបការឬក៏អ្នកចាស់ហើយទេបើអ្នករៀបការឡូវឬគ្រៀបការយូរហើយ ឲ្យតែមាន គ្នាជាប្តីប្រពន្ធយើងចាំបាច់ត្រូវតែអនុវត្តតាមនៅទូនាទីដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបានកំណត់ទើបធ្វើឲ្យគ្រួសាររបស់យើងជាគ្រួសារមួយដែលគេហៅថាគ្រួសារអ៊ីស្លាមដ៏ពិតប្រាកដគ្រួសារដែលទទួលបាន ការចង្អុលបង្ហាញនិងផ្ដល់រ៉ហ្មាត់បរកាត់ពីអល់ឡោះស៊ុបហានាហ៊ូវតាឡា الله سبحانه وتعالى بعد ما และ تعالى الزمر أعوذ بالله من الشيطان الرجيم ومن آياته أن خلق لكم من أنفسكم أزواجا لتسكنوا إليها وجعل بينكم مودة ورحمة من نيتها មានន័យថាខ្លះខ្លះអំពី សម្លេងមីក្រូអាចបលាំងតិចទៀតបានទេបាក់និយាយខ្លះខ្លះអំពីផោះតាងដែលចង់បញ្ជាអំពីការ ខ្លាំងពូកែរបស់អល់ឡោះយើងដឹងទាំងអស់គ្នាថាអល់ឡោះជាម្ចាស់ដែលខ្លាំងពូកែអញ្ចឹងខ្លះខ្លះផោះតាងដែលចង់បញ្ជាក់ថាអល់ឡោះខ្លាំងពូកែពិតនោះឯងអល់ឡោះថាអានខលាកលាគុំមិនអង្ហ្វូស៊ីគុំអស្វាជាដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបាន បង្កើត តាមរយៈខ្លួនរបស់អ្នកយ៉ាអាឡាគុំមីនអាំហ្វូស៊ីគុំយើងដឹងហើយថាណាប៊ីអាដាមអាឡៃហ៊ីសាឡាមអល់ឡោះបង្កើតចេញពីដី ក្រោយមកអល់ឡោះទៅបង្កើតចេញពីណាប៊ីអាដាមអាឡៃហ៊ីសាឡាមស្ត្រីឬក៏ជា ប្រពន្ធរបស់គាត់ចេញពីខ្លួនគាត់នឹងតែម្ដងអាស្វាជាហើយក៏ជាសុនណតុលឡោះអល្លាទីគាត់ខលាត់មីនកបល ជាសុនណះរបស់អល់ឡោះដែលអល់ឡោះសុបតាបានបង្កើតនៅលើផែនដីអ្វីអ្វីទាំងអស់គឺមានអេសវ៉ាជាអេសវ៉ាជាបានន័យថាមានជាគូជាគូ ប្តីប្រពន្ធមនុស្សប្តីប្រពន្ធសត្វពាហនៈញីឈ្មោលរុក្ខជាតិមានញីឈ្មោលមើលដើមលហុងដើមលហុងឈ្មោលអត់ផ្លែ លហុងញីមានផ្លែឃើញទេវាជាធម្មជាតិ ជាសុនណារបស់អល់ឡោះដែលអល់ឡោះបង្កើតអ្វីៗគ្រប់យ៉ាង ជាអស្វាជាជាគូពេលណាបង្កើតជាគូអល់ឡោះថាវ៉ាជាអាឡាបៃណាគុមមវដតវ៉រ៉ហ្មាគូហ្នឹងអល់ឡោះបានបង្កើតរវាងពួកអ្នកដែលជាគូជាគូហ្នឹងមវដះមានការស្រឡាញ់គ្នាទៅវិញទៅមកហើយយើងមើលប្រុសស្រឡាញ់ស្រីដូចចាស់ចែងថាគូឆ្នាំងណាងរោបនឹង ចេះស្រឡាញ់គ្នាទៅសូម្បីយើងនិយាយពាក្យសាមញ្ញហើយសុំអាប់ឧដរស្រីមិនស្អាតទេអាក្រក់ក៏នៅមានប្តីម្នាក់យកប្រុសអាក្រក់ចង្កាលពីការជើងក៏នៅមានស្រីយកបានន័យថាជា ធម្មជាតិដែលអល់ឡោះបង្កើតមកលើ មនុស្សជាតិនៅលើផែនដីនិងសត្វពាហនៈផ្សេងៗគឺត្រូវមានបែបហ្នឹងបើមិនមិនបែបហ្នឹងទេ វាខុសទៅនឹងអ្វីដែលអល់ឡោះបង្កើត ក៏ប៉ុន្តែវាវាវាខុសធម្មជាតិវាខុសច្បាប់ក្បួនធម្មជាតិវាខុសច្បាប់អល់ឡោះដែរអ្នកដែលស្រឡាញ់គេហៅថាស្រឡាញ់ភេទដូចគ្នាហ្នឹងវាមានដែរលើផែនដីអល់ឡោះនេះវាមាន ការការប្រែប្រែប្រួលបែបហ្នឹងវាតិចតួចក៏ប៉ុន្តែអាវិជាធម្មជាតិពិតប្រកបដាក់អល់ឡោះបង្កើតស្រីត្រូវតែស្រឡាញ់ប្រុសប្រុសត្រូវតែស្រឡាញ់ស្រីដូចនឹងថាគូនៅតែជួបគ្នាសូម្បីតែស្ថានភាពបែបណាក៏ដោយនេះជាជាអ្វីដែលអល់ឡោះសុបតាឡាបានបង្កើត ហើយបង្កើតដើម្បីអីវ៉ាយ៉ាឡាបៃណាគុំម៉ាវដតវ៉ារ៉ហ្មាគោលបំណងដើម្បីឲ្យពួកគេស្រឡាញ់គ្នាហើយមានការអាណិតស្រឡាញ់គ្នាហើយពេលណាស្រឡាញ់គ្នាអល់ឡោះប្រើឲ្យយកដូចទូនអំលីលើកឡើងមិនអញ្ចឹងណាប៊ីតាយាម៉ាក់សារ៉ាសាបាម៉ារីសតាអាមីនគុំលបាអាហ្វាលីតាហ្សាវជអោបណ្ដាយុវជនទាំងឡាយអ្នកណាឲ្យដែលមានលទ្ធភាពចូលឲ្យគេរៀបការចុះ فإنه أغض للبصر وأحسن وأحسن للفرج ពីព្រោះការរៀបអាពាហ៍ពិពាហ៍នេះឯងគឺ ដើម្បីអឺបិទបាំងភ្នែកយើងអំពីបកាមាក់សៀតពេលមានប្រពន្ធហើយអត់អត់សូវទៅមើលស្រីស្រីតន្ត្រីពេលណាអត់ទាន់មានដើររដើរមើលអាចធ្វើបកាមាក់សៀតអីចឹងណាអញ្ចឹងអ្នកណាអត់មានលទ្ធភាពការណាប៊ីថាហ្វាអាឡៃហ៊ីប៊ីសូមឲ្យគេបួសប្រការបួសនឹងអាចធ្វើឲ្យហវ៉ានអាប់ស៊ូនឹងអត់សូវមានអញ្ចឹងបន្ទាប់ពីយើងទទួល បទបញ្ជាពីអល់ឡោះនិងរ៉ាសូលក្នុងការរៀបការសាហាបានអប៊ីសល្លោះអាឡៃសាឡាមអ៊ុស្ម៉ានអ៊ីប៊ីនម៉ាស៊ូនរ៉ាឌីយ៉ាឡោះតាឡាអានហ៊ូអរដោះទៅសុំណាប៊ីយ៉ារ៉ាស៊ូលឡោះលិនអត់ចង់រៀបការទេដោយសារបើរៀបការទៅធ្វើឲ្យ លិនឡាឡៃមានកូនទៅធ្វើឲ្យឈប់នឹកអល់ឡោះធ្វើឲ្យរំខានក្នុងការអ៊ីបាដាតព្រោះរ៉ូស៊ីអញ្ចឹងសូមអនុញ្ញាតពីណាប៊ីសល្លោះអាឡៃសាឡាមដើម្បីកុំយកប្រពន្ធហើយ នៅក្នុងម៉ាស្ជីតកាន់40បេសិគិតអ៊ីបាដាតណាប៊ីប្រមេណាប៊ីអត់ប្រមេណាប៊ីថាហ្វាម៉ាន់រ៉ាហ្គីបាអានស៊ុនណាទីហ្វាឡៃសាមីននីអ្នកណាឲ្យមិនព្រមចង់យកប្រពន្ធទេ ចង់ប្រឆាំងនឹងស៊ុនណាអញមិនមែនជាអ៊ុម៉ាត់អញទេចាំឲ្យច្បាស់អងអងក៏ដោយមេមេក៏ដោយដែលមិនចង់យកប្រពន្ធយកប្តីចង់ទៅទុយធ្វើអ៊ីបាដាតហ្ស៊ីគិតដាស់លើដាស់មីតអត់ឈប់ហ្នឹងអានឹងអត់ត្រូវវិញទេ อัลลอฮ์ทาวะบะตะกิฟีมาอาตากลลอฮุดดารัลอาคิรอห์วะลาตันซานาซีบะกะมินัดดุนยาចូលអ្នកប្រឹងប្រែងធ្វើអាម៉ាល់ដើម្បីអាខិរ៉ាត់អាម៉ាល់អ៊ីបាដាតគ្មានពីណាឲ្យផ្លេចទេយើងរស់នៅលើឌុនយ៉ាដើម្បីអីមិនដើម្បីអាម៉ាល់អ៊ីបាដាតសម្រាប់ទៅចាយវានឹងអាខិរ៉ាត់ក៏ប៉ុន្តែអល់ឡោះថាវ៉ាឡាតាន់សាណាស៊ីបាកាមីណាត់ឌុនយ៉ាក៏ប៉ុន្តែកុំឡាយពួកអ្នកផ្លេចតួនាទីរបស់អ្នកដែលត្រូវបំពេញនៅលើឌុនយ៉ាប្តីតួនាទីត្រូវ ពេញនៅលើដុនយ៉ាពេលនិកាសមាន កូនមានប្រពន្ធហើយត្រូវមើលប្រពន្ធត្រូវចិញ្ចឹមប្រពន្ធមិនចេះថាអូកាកាដើម្បីចង់កំដរហវ៉ាណាប់ស៊ូតែដល់ពេលរស់ស៊ីចិញ្ចឹមគេអត់រស់ទេទៅសិគៀតទៅក្នុងម៉ាស្យិតអាហ្នឹងអត់ត្រូវអ្វីដែលអល់ឡោះសុបហានតាឡាបានប្រាប់ឡើយចឹងពេលណាយើងរៀបការយកគ្នាហើយយើងត្រូវអនុវត្តនៅកាតព្វកិច្ចដែលអល់ឡោះនិងអ៊ីស្លាមបាន ដាក់កំណត់រៀងៗខ្លួន មីមីក៏ដោយម្លងឡងក៏ដោយ មនាងមីនាងក៏ដោយសេរីណាក៏ដោយឲ្យតាយកគ្នាជាគូត្រូវអនុវត្តកតបកិច្ចដែលអល់ឡោះកំណត់ប្តីត្រូវធ្វើយ៉ាងម៉េចសម្រាប់ពុនប្រពន្ធប្រពន្ធត្រូវធ្វើយ៉ាងម៉េចសម្រាប់ប្តីហើយអាតួនាទីរួមគ្នាស្អីខ្លះលិននឹងលើកឡើង3ចំណុចហ្នឹងទី1តួនាទីប្រពន្ធត្រូវធ្វើចំពោះប្តីទី2តួនាទីប្តីត្រូវធ្វើចំពោះប្រពន្ធ ទី3ទូនាទីអ្នកទាំងពីរនឹងធ្វើរួមគ្នា ដើម្បីឲ្យស្របនឹងច្បាប់អ៊ីស្លាមឲ្យคล้ายជាគ្រួសារមួយដែលពោពេញទៅដោយរ៉ហ្មាត់និងបរិកាដែលអល់ឡោះថាវ៉ាយ៉ាអាឡាបៃណាគុំម៉ាវដតានវ៉ារ៉ហ្មាចង់បានអានឹងអត់គ្រៀបការចង់បានបើណាចង់បានយើងត្រូវ អនុវត្តទូនាទីដូច តទៅទី1គេឲ្យឈ្មោះថាហូគូកអាហ្សោជអាឡាហ្សោជាទូនាទីប្រពន្ធត្រូវធ្វើ សម្រាប់ប្តីតើត្រូវធ្វើអីខ្លះ នេះម្លងម្លងមីមីម្នាងម្នាងស្ដាប់កន្លែងនេះតួនាទីដែលស្ត្រីត្រូវធ្វើ សម្រាប់ប្តីមុន យើងនិយាយអាតួនាទីសំខាន់មុនតាមពិតទេតួនអាងប្រុសនិយាយរឿងស្រីត្រូវធ្វើឲ្យឲ្យប្រុសមុនមិនមែនចឹងទេតែនិយាយតាមលេខរៀងប្រុសប្រុសវាមានអំណាចជាងក្នុងអ៊ីស្លាមបើអំណាចយ៉ាងម៉េចអំណាចគ្រប់គ្រងគ្រួសារទី1តួនាទីដែល ប្រពន្ធត្រូវធ្វើពេលណារៀបការហើយកររូហាហ្វីបៃទី ទុំឬក៏ត្រូវតែនៅក្នុងផ្ទះរបស់ប្តីនេះកន្លែងហ្នឹងណាកន្លែងហ្នឹងបើយើងមើលអ្នកការយុវជនយើង ការសម័យឥឡូវឥឡូវនេះឬក៏សម័យមុនអញ្ចឹងដែរចង់ចង់ចង់ប្រែតិចណាប៊ីឬក៏អល់ឡោះប្រើឲ្យស្ត្រីហ្នឹងការឲ្យឲ្យនៅ ក្នុងផ្ទះប្តីចឹងបានគេថាពេលណាឪពុកខាងស្រីអញនិកាសឲ្យឯងកូនអញនាងអីអីចឹង និកាសឲ្យឯងបាននិកាសឲ្យឯងយកទៅទៅដល់យើងស្រុកខ្មែរយើងអ៊ីស្លាមយើងទូទៅនេះភាកច្រើនណាស់90%ជាងនិកាសឲ្យឲ្យអស់ខាងប្រុសវិចវ៉ាលីហែមកផ្ទះកូនកំមុំយាមកនៅផ្ទះគេវិញហើយច្បាប់អ៊ីស្លាម និកាសត្រូវយកកូនកំមុំទៅនៅទៅយើង អាហ្នឹងបែបតច្បាប់ មីមីតតដើមមើលរឿងចិននេះរឿងភាកចិនពេលអារៀបការហ្នឹងខាងកូនប្រុសយកក្រែស្នៃមកសាយយកទៅបាត់ហើយអញ្ចឹងហ៎ ដល់សែងយកទៅ បាននេះថាជាកម្មសិទ្ធិរបស់របស់ប្តីហ្នឹងហូកុំថ្នាក់ដល់បើសិនណាប្តីយកទៅហើយម៉ែអូខាងស្រីនេះឈឺចង់មកសួរសុកទុកប្តីអត់អនុញ្ញាតអត់អត់អញមកពីព្រោះពេលណាឪពុកគេថាអញនិកាឲ្យឯងកូនអញជាកម្មសិទ្ធិរបស់គេដល់រិចមកអត់មានមកសិទ្ធិថាអូមិនចេះចោះទៀតទេហេហេកម៉ាត់គោលបំណងមូលហេតុអីបានអ៊ីស្លាមឬក៏ណាប៊ីបានកំណត់បែបហ្នឹងឲ្យទៅនៅផ្ទះខាងខាងខាងប្តី ឬក៏មេខាងឯទៅនៅផ្ទះប្តីមកយើងមើលរ៉ាស៊ូលឡោះប្រពន្ធ9ប្រពន្ធដល់11មានរីវ៉ាយ៉ាត់ណាប៊ីអត់ដែល ការមួយណាសំតាណាប៊ីខ្លួនមួយនេះកាសប្រពន្ធ10ឧទាហរណ៍ដើរទៅនៅផ្ទះប្រពន្ធសំអញ្ចឹងវិញតែអត់ទេណាប៊ីនិកាសមួយធ្វើកតមឲ្យមួយសូម្បីតែគាត់ក្រអត់មានទ្រព្យសម្បត្តិណាប៊ីធ្វើឲ្យមួយនិកាសចឹងបាននៅសម័យណាប៊ីពុនណាប៊ីប្រទេសកូរីយ៉ាប្រទេសអាអ៊ីសា ប្រទេសហាហ្វសា ដែលមានថាណាប៊ីទៅនៅផ្ទះពុននេះអត់ទេក្រយ៉ាងណាក៏ធ្វើកតមឲ្យមួយមួយមួយមួយដែរចង់បញ្ជាក់ថាសុនណាណាប៊ីអញ្ចឹងនិកាសត្រូវយកទៅមូលហេតុអីបានណាប៊ីប្រើឲ្យធ្វើអញ្ចឹងអត់ងាយឆ្លោះគ្នាទេមិនមិនច្បាស់កន្លែងហ្នឹងពេលណានិកាសហើយនៅក្នុងផ្ទះស្រីលិនយក90%មិញដាននិកាសហើយថ្ងៃហែថ្ងៃហើយវិចកូនប្រុសវិចវ៉ាលីមកនៅខាងស្រីនេះឆ្លោះគ្នាមុំមុំនៅក្នុងផ្ទះស្រី មានម៉ាក់មានប្អូនស្រី មានប្អូនស្រីដែលជាប្អូនថ្លៃប្តីហ្នឹងឬមានបងស្រីដែលជាបងថ្លៃមានខ្លះអាចចាក់រោគចោះចាក់ឡើងឆ្លោះគ្នាមុំមុំចេះចោះប្តីហងហ្នឹងមិនកើតទេឧចឹងវាធ្វើឲ្យសាមវាធ្វើឲ្យឆ្លោះគ្នានៅក្នុងគ្រួសារដោយសាររឿងមានការលូកមាត់ពីអ្នកទី3ហ្នឹងហើយហើយមីមីបងប្អូនត្រូវជឿកន្លែងហ្នឹងហេកម៉ាត់ដាក់អល់ឡោះនឹងរ៉ាស៊ូលប្រាប់យើងនេះអត់ខុសទេពីព្រោះកុំណោះដើម្បីបើសិនជាវារស់នៅពីអ្នក វានៅផ្ទះឯងលិនជឿជាក់ថាវាយគ្នាមុំមុំឆ្លោះគ្នាមុំមុំអត់ មួយម៉ោងពីរម៉ោងរកអ្នកវិញតែបើសិនជានៅផ្ទះខាងម៉ាក់ក្មេកនៅផ្ទះខាងស្រីហ៎បើឆ្លោះមុំមុំហងក៏មុខក្រាស់តរហ្នឹងទៀតហ៎ចាក់ពីក្រោយប្រពន្ធនឹងចង់រកក៏ម៉ាក់ក្មេកចាក់ឲ្យរកហ៎កើតឡើងរឿងហ្នឹងដោយសារចឹងហើយបានណាប៊ីប្រើឲ្យស្រីនឹងឯងគឺនៅលើផ្ទះបរោះហេតុទី2នៅលើផ្ទះគឺណាប៊ីឲ្យនៅកររកររបានន័យថានៅឲ្យនឹង កុំចេញធ្វើការកុំចេញរកកុំចេញរកស៊ីអានេះច្បាប់អ៊ីស្លាមអញ្ចឹងអល់ឡោះតាក្នុងសូរ៉ាអល់អាហ្សាប أعوذ بالله من الشيطان الرجيم وقرن في بيوتكن ولا تبرجن تبرج الجاهلية الأولى ចូលស្ត្រីស្ត្រីអ៊ីស្លាមទាំងឡាយចូលអ្នកនៅក្នុងផ្ទះកុំឡើយឯងចេញក្រៅពេលណាចេញក្រៅឯងធ្វើឲ្យប្រុសសាសនិកាសជាមួយយើងវាអាចចិត្តស្និទ្ធអាចនេមនិតបាន តាំងពីក្លិនក្អូបឧទាហរណ៍បាញ់ទឹកអបតាំងពីលាបម្សៅសម័យនេះលាបកូស្មេតិកសម្អាង មុខមាត់អីស្អាតវាកាន់តែមាន fitness ពីចេញទៅក្រៅជាងបានអ៊ីស្លាមគេឲ្យស្រីឯងនៅក្នុងផ្ទះតែឥឡូវដូរចរន្តប្រុសអ៊ីស្លាមប្រាឲ្យចេញអល់ឡោះថា فإذا قضيت الصلاة فانتشروا في الأرض وابتغوا من فضل الله واذكروا الله كثيرا لعلكم تفلحون ពេលណាអ្នកអាចអ៊ីបាដតរួចសម្បាយ៉ាងរួច ប្រុសប្រុសត្រូវចេញ ពីផ្ទះដើម្បីទៅកាត់គាស់នៅលើផែនដីអល់ឡោះររិស្គីមកចំពុនហេសម័យសាហាបាត់ប្រមាណ100អ្នកសាហាបាត់ដែលអ្នករស៊ីកាប់អស់ស៊ីឈ្នួលគេហេយើងសម័យនេះដោយទូនំលីលើកឡើងមិញសម័យសម្ដេចដេជោអត់មានអ្នកណាមួយថ្នាក់ដល់ធ្លាក់ខ្លួនដើររស៊ីកាប់អស់មួយថ្ងៃមួយឆ្អែតតើមិនមិនឆ្អែតខ្ពះទេសាហាបាដើររស៊ីកាប់អស់ស៊ីឈ្នួល គេកុំតែប្រពន្ធនៅផ្ទះដើម្បីអីឲ្យប្តីចិញ្ចឹម ដល់យើងសម័យនេះទាំងមានទាំងក្រប្រពន្ធចេញរស់ស៊ីពីបលឹមចូលពីបលឹមចេញ ប្រលប់ចូលប្រពន្ធនៅមើលកូនឆុងដោះគូឲ្យកូនងុតទឹកឲ្យកូននៅតាមបាយទៅជាចេះវិញប្តីខ្លាយប្រពន្ធប្រពន្ធខ្លាយជាប្តីអានឹងបានយើងបដូរចរន្តដែលអល់ឡោះកំណត់ច្បាប់ថា ប្រុសត្រូវរស់ស៊ីស្រីត្រូវនៅផ្ទះហើយឡើងក្របប្រាក់ប្រាក់មីមីហ្នឹងមិនគំរាមទេគ្រាន់ប្រាក់មីមីថា បើសិនមីមីគិតថាมันជួយរកស៊ីប្តីទេ ខ្លាចដាច់បាយស្លាប់អាហ្នឹងជួយចុះអ៊ីនសាអល់ឡោះវាមិនជាបញ្ហាទេ តែបើសិនរកស៊ីប្តីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមរស់ហើយមីមីថាហេមិនរស់រស់មិនមិនមិនកើតទេចង់បានមានខំចេញខ្លួនឯងរកស៊ីមីមីអត់រួចខ្លួនទេព្រោះអល់ឡោះផ្ដល់ឲ្យមីមីនៅក្នុងផ្ទះឲ្យប្តីអ្នកតាំងងយោករកស៊ីចិញ្ចឹមអ្នកអាហ្លីអញ្ចឹងបានគេហៅអាហ្លីប្តីហៅអាហ្លីដោយសារអ្នករកស៊ីចិញ្ចឹមហ្នឹងហើយ អរិយាលុកវ៉ាមូនអាលនីសាក្នុងសូរ៉ាអឺអាលអ៊ីមរ៉នដល់យើងមានតាមអ្វីដែលអល់ឡោះកំណត់ណាដើរចេញរស់ស៊ីអ្នកខ្លះដោយលំថាបើរស់ស៊ីដើម្បីជួយប្តីដោយសារប្តីត្អែងអាចចាំអត់រស់តែអ្នកខ្លះអត់ចឹងទេអ្នកខ្លះរស់ស៊ីលើសពី លើសពីគោលការណ៍របស់អ៊ីស្លាមចេញលើសលុបព្រឹកចេញល្ងាចចូលសួរថា មាន ពេលណា ចិត្តស្និទ្ធមួយប្តីកើតមានពេលណាឲ្យប្តី គេហៅថាតាក់ទាញឲ្យចង់នៅជាមួយឲ្យចង់ឲ្យកើតបើព្រឹកចេញលុបចូលអត់មានពេលសម្រាប់ណានេះកន្លែងហ្នឹងមិនមិនត្រូវពិចារណាព្រោះអ៊ីស្លាមអត់ប្រើយើងដោយបែបឆ្នោះទេអល់ឡោះអ្នកដាក់រីស្គីឲ្យយើងអល់ឡោះថាណាស់នូណរស៊ូគូគុំវ៉ាអ៊ីយ៉ាហុំយើងអ្នកផ្ដល់រីស្គីឲ្យអ្នកទាំងអស់គ្នាទាំងប្តីប្រពន្ធហើយក៏អ្នកផ្ដល់រីស្គីឲ្យកូនរបស់អ្នកទាំងអស់គ្នាដែរអញ្ចឹងយើងតវ៉ាកិលជាមួយអល់ឡោះឲ្យបានច្រើនចំណុចទី1ទី2អាដាមុលអ៊ីសឌូខូលបៃតិបិហ្គៃរីអ៊ីសនី មិនអនុញ្ញាតឲ្យប្រុសណាចូលផ្ទះរបស់ប្តីឬយើងហាមផ្ទះរួមគ្នាចុះពេលប្តីអត់នៅឬដោយមិនមានការអនុញ្ញាតពីប្តីអានេះកើតឡើងច្រើនណាស់ត្រឹមចដូនមួយត្រឹមចតួនមួយសងយើងនេះចូលសោះធម្មតាសឹងតែចូលដល់បន្ទប់ទៀតហ៎ដោយសារយើងគិតថាបងប្អូនតែអ៊ីស្លាមចដូនមួយសាសនិកា មិនចឹងចដូនមួយសាសនិកាចតួនមួយក៏សាសនិកាហេតុដល់យើងអាច ធម្មតាចូលធម្មតាបានទេអញ្ចឹងពេលណាប្តីអត់នៅសូម្បីតែចដូនមួយក៏អត់ត្រកនៅផ្ទះដែរក៏អត់ត្រកចូលផ្ទះដែរពីព្រោះអានឹងវាសានិកាវាខុសនឹងគុំអល់ឡោះស៊ុបហានាហ៊ូវតាឡាអានឹងយើងត្រូវពិនិត្យឲ្យច្បាស់កន្លែងហ្នឹងទី3ហេសម៉ាលីហ្សោជរក្សាទ្រព្យសម្បត្តិរបស់ប្តីមូលហេតុអីបានអ៊ីស្លាមគេហៅទ្រព្យសម្បត្តិប្តីតាមពិតបើលឺអញ្ចឹងបីមីខឹងងាប់ថាងាប់ដោយលថាអញ្ចឹងភាក់ច្រើនឥឡូវនេះបើយូរអវ័យ ស្រីស្រីសឹងតែ95%រកស៊ីរោងចក្រទៅធ្វើការហើកហើកចង់ហត់ចង់កំចង់រស់ដល់ហាទ្រព្យសម្បត្តិប្តីជួការខ្លះណាប្តីនៅផ្ទះប្រពន្ធលក់ផ្លែឈើប្រពន្ធចេញទៅលក់សាច់គោសាច់មាន់ចេញលក់រកស៊ីដល់ពេលអ៊ីស្លាម របស់យើងម្ដាយរបស់យើងអីរបស់យើងដោយអត់មានការអនុញ្ញាតពីប្តីច្បាប់អ៊ីស្លាមចឹងទី4ខិតមាទូហ៊ូហ្វីបៃទេបំរើការប្តីនៅក្នុងផ្ទះបំរើក្នុងផ្ទះនេះអ៊ូឡាម៉ាលើកឡើងថាបើសិនតាដូចជាការហូបចុកសម្លៀកបំពាក់អ្វីអ្វីជាជាប្រពន្ធត្រូវមានទូនាទីបំរើប្តីតែបើករណីប្តីចង់ជួយធ្វើមហូបអីរៀបចំខោអាវនឹងក៏វាអត់បញ្ហាដែរគេចាត់ទុកទូនាទីពីរហ្នឹងជាអាចរួមគ្នាបានឥឡូវយើងត្រឡប់ ទូនេតិរបស់ប្រពន្ធដែលធ្វើចំពោះប្តីយើងសង្ខេបប៉ុណ្ណឹងយើងត្រឡប់ទៅរកទូនេតិប្តីដែលត្រូវធ្វើឲ្យពុនវិញណែមីមីកំតត់អាកំតត់អាអន់ចិត្តនៅមាននៅមានទៅមានមកទេបាននេះថាឥឡូវចប់រឿងប្រុសឥឡូវយើងនិយាយខាងយើងវិញម្ដងទី1ទូនេតិដែលយើងទទួលមុនគេរហូតដល់អត់ទាន់បានប៉ះពាល់គ្នាបានតិចទេប្រុសប្រុសដល់បានយកគ្នាហើយបានគេឲ្យប្រពន្ធធ្វើសម្រាប់ប្តីដែលលឿនលើកឡើងមិញហ្នឹងតែ ប្រពន្ធនេះពិសេសយ៉ាងប្តីអត់តាន់បានប៉ះគ្នាបន្តិចគេឲ្យប្តី បំពេញតួនាទីមុនគេទាំងអស់គឺអលម៉ាហរអសដាកណាប៊ីអល់ឡោះបានមានបន្ទូលក្នុងសូរ៉ាអាននីសាវ៉ាអាតុននីសាអសដូកទីហ៊ីនណានិហឡាចូលអ្នកផ្ដាល់ចុះនៅម៉ាហរតចំពោះស្ត្រីពេលណាអ្នកស្រឡាញ់គេចង់រៀបការមួយគេអញ្ចឹងម៉ាហរដែលយើងនិយាយនឹងឯងគឺខ្មែរយើងគេហៅអីគេអាហ្នឹងសកវិនឬជូនយើងអត់ដឹងទេពីព្រោះអីសក់ខ្មែរមានទីតង់ អាជូនលុយទឹកដោះនឹងមកតង់ហើយអាសកវិនមកតង់ទៀតអ៊ីស្លាមតាមពិតវាមានតែមួយទេ មានតែមួយអាណា គឺអាសកវិនអាពេលដែលនិកាសហ្នឹងឯងអញនិកាសឯងកូនអញនាងហ្វាទីម៉ានិងអ៊ីស៊ីកាសវិនវា1000ដុល្លារអាហ្នឹងគេហៅថាមហរដែលអ៊ីស្លាមកំណត់រីឯអាជូនទឹកដោះដបូននេះគឺអត់មានក្នុងអ៊ីស្លាមទេតែបើយើងចង់ជូនដោយសារគេចិញ្ចឹមខំចិញ្ចឹមកូនអញពីបាតជើងក្រហមសម្ោចប៉ះបានផងដល់ឡើយឯងយកទៅទាំងមូលអត់ឲ្យមិនកើតអាហ្នឹង ជាការគិតរបស់យើងនេះកុំតែកូនយើងក៏ធ្វើអញ្ចឹងកូនគេក៏ធ្វើអញ្ចឹងដាក់យើងនេះដូចគ្នាយើង មានកូនប្រុសក៏មានកូនស្រីក៏មានដូចគ្នាដែរយើងកុំគិតថាយើងមានកូនស្រីត្រូវការហ្នឹងដល់យើងមានកូនប្រុសក៏កូនប្រុសយើងក៏ក៏យកលុយឲ្យគេដូចគ្នាអញ្ចឹងបានន័យថាអ៊ីស្លាមវាមានស្មារភាពទេឬមសអាឡាជូនលុយហ្នឹងចឹងបានលថាវាហារុសអត់មានហាមឃាត់ហើយក៏អត់មានក្នុងច្បាប់អ៊ីស្លាមដែរអាការជូនលុយហ្នឹងរីឯអ្វីដែលចាំបាច់ក្នុងអ៊ីស្លាមគឺមហរអាពេលដែលយើងនិយាយពេលមេសកាសវិនពេលនិកាសនោះឯង ចឹងអត់ទាន់បានប៉ះពាល់គ្នាទេអល់ឡោះប្រើឲ្យឲ្យ បាត់ហើយស្រី ប្រើឲ្យប្តីឲ្យគេមុនបាត់ហើយចឹងសួរថាអាហ្នឹងអល់ឡោះយុត្តិធម៌ឲ្យអត់មិនមិនយុត្តិធម៌ណាស់ដោយសារ ចង់បានយើងត្រូវជូនមកស្កាស់វិនមកលើយើង ហើយរហូតដល់អត់ទាន់បានប៉ះពាល់គ្នាឧទាហរណ៍និកាសហើយអត់ទាន់បាននៅជាមួយគ្នាទេអត់ស្រឡាញ់គ្នាវិញឬប្រែប្រួលអ៊ីស្លាមឲ្យពាក្យកណ្ដាលត្រឡប់ទៅវិញពាក្យកណ្ដាលយើងយកដដែលបានន័យថាអល់ឡោះលើកយុត្តិធម៌ចំពោះស្ត្រីខ្លាំងណាស់ នឹងទី1ទី2អាណាហ្វាកោះចាំបាច់ជាងគេទាំងអស់អាណាហ្វាកោះបានន័យថា ការអាហារកិច្ចដែលប្តីត្រូវចិញ្ចឹមប្រពន្ធអល់ឡោះថាម៉េចលីយូហ្វិកហ៊ូសាអាទីមីនសាអាទីវ៉ាម៉ាន់កូឌីរ៉ាអាឡៃហ៊ីរីស្កូហ៊ូហ្វលយូហ្វិកមីម៉ាអាតាហ៊ូឡោះចូលបរោះគ្រប់រូបផ្ដល់អាហារកិច្ចដល់ប្រពន្ធតាមលទ្ធភាពរបស់គេមាន អ្នកមានផ្ដល់តាមអ្នកមានអ្នកក្រផ្ដល់តាមអ្នកក្រអល់ឡោះប្រើសួរថាអល់ឡោះប្រើស្រីឬប្រើប្រុសប្រើប្រុសដើម្បីផ្ដល់អាហារចិញ្ចឹមឲ្យស្ត្រីហើយក្នុងអាហារកិច្ចហ្នឹងទី1ហូបចុកឲ្យបានសមរម្យមិនមែនថាអូគេហូបចុកផ្ទះគេមួយថ្ងៃ100000យើងចង់បាន100000ដែរអាហ្នឹងមិនមែនទេអល់ឡោះប្រើឲ្យលីយុងហ្វិកស៊ូសាអាទីមមីនសាអាទីចូលឲ្យផ្ដល់អាហារកិច្ចណាស់កោះចិញ្ចឹមចុះតាមលទ្ធភាព ថាអ្នកណាឲ្យធូផ្ដល់ធូអ្នកណាចង្អៀតផ្ដល់ចង្អៀតរីស្គីច្រើនដល់ច្រើនរីស្គីតិចដល់តិចសំខាន់ឲ្យផ្ដល់ដោយថាកុំលេងនិកាសយកកូនគេទៅហើយគិតតែជូតសាលដល់ម៉ាស្យាតហ្សិគៀតតាសបេសំយ៉ាងគិតអរប៉ះឡាមអ្នកឯងចូលដល់ចូលជូរកាចូលអ្នកឯងដល់ពេលយកគេហើយមកឲ្យគេដើរលក់នំដើរធ្វើគ្រប់បែបគ្រប់យ៉ាងទាំងអស់អាហ្នឹងក៏អត់ត្រូវនឹងច្បាប់អ៊ីស្លាមដែរអញ្ចឹងយើងត្រូវ ផ្ដល់ទូរនីតិចិញ្ចឹមតាមលទ្ធភាពដែលអល់ឡោះបានបានដាក់ហើយនៅក្នុងណាហ្វកោះនេះទៀតមិនត្រឹមតែផ្ដល់ចិញ្ចឹមជាអាហារទេគឺត្រូវឲ្យការស្នាក់នៅអល់ឡោះតាអស្គីឌូហ៊ុនណាមិនហៃស៊ូសាកាន់ទុំមីវុជឌីគុំវឡាទូបរូហ៊ុនណាលីទូដៃគូអាឡៃហ៊ិនក្នុងស្រៈអតឡាក់ចូលប្រប្រទាំងអស់ដែលរៀបការហើយនេះចូលផ្ដល់ការស្នាក់នៅឲ្យបានសមរម្យជាមួយប្រពន្ធហេអល់ឡោះប្រោឲ្យយើងផ្ដល់ការស្នាក់នៅឲ្យបានសមរម្យ មិនមែននិកាសហើយដូចលន្ថាអញ្ចឹងនិកាសហើយនាំអ្នកវិចក្បោបវិចអីតោចូលនៅផ្ទះគេ អាហ្នឹងក៏វាកុសនឹងហុកុំដែរអញ្ចឹងវាត្រូវឲ្យយើងផ្ដល់ការស្នាក់នៅឲ្យបានសមរម្យចំពោះប្រពន្ធទី3អាដាមុលអ៊ីតរ៉តប៊ីហាมันអាចធ្វើឲ្យស្រីនោះឯងធ្វើឲ្យប្រពន្ធរបស់យើងនោះឯងទទួលរងនៅការឈឺចាប់ ទាំងផ្លូវកាយនិងផ្លូវចិត្តអានេះអល់ឡោះហាមណា អ្នកខ្លះល្មមល្មមហឹងសាវាយប្រពន្ធជាពិសេសយុវជនសម័យក្រោយនេះល្មមល្មមវាយប្រពន្ធគ្រប់បែបគ្រប់យ៉ាងអ៊ីស្លាមអត់ប្រើឲ្យវាយទេចឹងបានលំនិយាយថាអ៊ីស្លាមហេតុទី2ការលែងហ្នឹងល្មមល្មមអញថាអញលែងហងតលាក់3អានេះអ៊ីស្លាមអត់មានទេអ៊ីស្លាមមុននឹងឲ្យឈានដល់ដំណាក់ការលែងមានច្បាប់4តង់ទី1ពេលឆ្លោះគ្នាប្រកែកគ្នាឬសស្ត្រីអត់តអាតអត់ស្ដាប់បិទបាំងអរ៉ាត់អត់ចិត្តអត់សម្យ៉ាងឧទាហរណ៍ ជេរប្តី ប្រមាថគ្រួសារប្តីឧទាហរណ៍ណាអញ្ចឹងមុននឹងលែងអ៊ីស្លាមប្រើឲ្យយើងណែនាំណែនាំម្ដងពីរដងមិនស្ដាប់ទី2អ៊ីស្លាមប្រើឲ្យយើងវាយតែវាយណាប៊ីថាកុំវាយដោយ មាន ស្លាកស្នាមទៅវាយមុខដល់មុខឡើងខៀវភ្នែកហ្នឹងអត់មានអ៊ីស្លាមយើងវាយពាត់វាយជើងដូចយើងវាយកូនអញ្ចឹងវាយម៉ាក់ហ្នឹងវាយផ្ដៅបើសិនណាមិនស្ដាប់ទៀតណាប៊ីប្រើឲ្យមូហ្វារកោះហ្វីលហ្វីរ៉ូស ប្រក់ឲ្យបែកក្រែគ្នាហោដេកផ្សេងបើហមមិនស្ដាប់ទេដេកផ្សេងបកដេកផ្សេងឧទាហរណ៍តែឥឡូវសម័យឥឡូវនេះបើឲ្យដេកផ្សេងស្រីស្រីលឿនដែរតោះទៅឲ្យបាត់តែសម័យអារ៉ាប់អត់ចឹងទេណាស្រិតស្ត្រីនៅអារ៉ាប់ពេលណាប្តីអត់ដេកជាមួយអត់នៅចិត្តនេះវាចាត់ទុកថាវាឯកោឲ្យអន់ខ្លាំងប្តីអញមិននៅចិត្តចឹងវាឈឺចិត្តចឹងបានអ៊ីស្លាមប្រើឲ្យដំណាក់កាលទី3ឲ្យឲ្យគំនិតចិត្តហេដល់យើងអត់ដេកចិត្តកាន់កាន់អវិញជួនកាល ចឹងដំណាក់កាលទី3ប្រើឲ្យកុំឲ្យដេកចិត្តរីឯដំណាក់កាលទី4ពេលណានរមានប្រេះឆាប្រេះស្រាំជាមួយគ្នាដំណាក់3ដងហើយណែនាំវាយឈប់ដេកចិត្តនៅតែមិនមានប្រសិទ្ធភាពបាទអ៊ីស្លាមប្រើឲ្យដំណាក់កាលទី4គឺឲ្យ فبعثوا حكما من أهله وحكما من أهلها إن يريد إصلاح يوفق الله بينهما ចូលឲ្យចាត់តំណាងភក្តីប្តីនិងភក្តីប្រពន្ធ តំណាងជាម៉ែឪពុកម្ដាយណាព្យាបាលអញ្ចឹងដើម្បីមកជួបចរចាគ្នាថាកូនយើងនឹងអាចយកគ្នាបានទៀតអត់បើសិនណាចរចាមិនត្រូវរកគ្នា ឬក៏មិនអាចយកគ្នាបានអ៊ីស្លាមប្រោឲ្យតឡាកក់តឡាក់លែងគ្នាហើយលែងអ៊ីស្លាមមានប្រោឲ្យអញតឡាក់3អត់ចឹងទេតឡាក់1គោលបំណងដើម្បីខឹមថាតឡាក់ហ្នឹងវាអាចកែខ្លួនបានក្នុងរយៈពេល3ខែ10ថ្ងៃចឹងក្រោយមកបើសិនកែខ្លួនអ៊ីស្លាមឲ្យមករយៈរូយុយកគ្នាវិញ មិនមកមុំដូចថាយ៉ាងតលាក់3តលាក់3ហើយអង្គតរគ្នាវិញរមកើតស្ដាយកូនស្ដាយចៅនាំគ្នារអ្នកបាំងរអីអាហ្នឹងសិរឿងកើតឡើងដោយសារមកមកពីឆៃតនមកពីហវ៉ានអសូររបស់របស់យើងអត់អត់យល់ពីហុកមអល់ឡោះស៊ុបហានហ៊ូវតាឡាយ៉ាងនេះសរុបហក់ឬក៏ទូនាទីអឺប្តីដែលត្រូវធ្វើចំពោះពុនអញ្ចឹង ទី1ផ្ដាល់មាសកាវិនទី2ផ្ដាល់ណាហ្វកោះ ចិញ្ចឹមតាំងពីផ្ទះតាំងពីការចិញ្ចឹមរស់នៅប្រចាំថ្ងៃ ទី3มันអាចធ្វើឲ្យប្រពន្ធឈឺចាប់ទាំងផ្លូវកាយផ្លូវចិត្តតែពាក់ថាឈឺឈឺចាប់ផ្លូវកាយនេះការវាយដំកាយហ្នឹងហើយរីឯឈឺចាប់ផ្លូវចិត្តគឺការមាក់ងាយនិងការប្រមាថមីមីកុំយល់ថាអេប្រមាថកុំសោអីដែរមើងងាយកុំសោអីដែរតែអាឈឺចិត្តផុតហ្នឹងប្តីទៅយកពុនមួយទៀតចូលចិត្តថាអញ្ចឹងមិនអញ្ចឹងតាមពិតអាហ្នឹងអ៊ីស្លាមបើយើងនិយាយហុកុំណាមិនមែនថាថា ថាអត់ប្រុសនិយាយចង់អញ្ចឹងហូកុំគេអនុញ្ញាតរហូតដល់ប្រពន្ធ4អញ្ចឹងអាការប្តីទៅយកប្រពន្ធមួយទៀតហ្នឹងគេអត់ចាត់ទុកថាធ្វើឲ្យឈឺចិត្តដោយដោយអ្វីដែលនប៊ីហាមទេ ការឈឺចិត្តដែលណាប៊ីមិនអោយធ្វើទៅលើផ្លូវចិត្តរបស់ប្រពន្ធហ្នឹងគឺដោយការជេរប្រមាថដោយការមើលងាយតាហងនឹងថោកទាបឧទាហរណ៍ហងនឹងកំណត់អត់បាន ពូចហងកំណត់អត់បានឧទាហរណ៍មើលងាយបែបហ្នឹងធ្វើឲ្យស្ត្រីណៃឈឺចិត្តផ្លូវចិត្តអ៊ីស្លាមហាមឃាត់ រីឯការតាអាត់ឌុតហ្សោជាតការប្រពន្ធច្រើននេះក៏អ៊ីស្លាមដាក់កំណត់ដែរមិនចេះថាអូអានឹងសុនណាងាក់យកងាក់យកខ្លួនឯងឲ្យមានលទ្ធភាពចិញ្ចឹមគេផងយកអីវាយកមិនកើតចឹងត្រូវមើលទី1សួរយោបល់ប្រពន្ធទី2ត្រូវមើលលទ្ធភាពរបស់យើងអាចចិញ្ចឹមគេនោះអត់ទី2ទី2គេហៅថាការចំណងរបស់យើងពិតប្រាកដឬអត់កុំចេះយកគេមកហើយដោយលំថាអញ្ចឹងយកគេដើម្បីឲ្យគេជួយជួយរកស៊ីចិញ្ចឹមវិញអាណត្តិកើតទេចាហើយទី2បើអត់យុទ្ធធម៌យកមក អាថ្មីស្រឡាញ់តែអាថ្មីអត់អាហ្នឹងក៏ខុសដែរអញ្ចឹងបើយើងមិនអាចប៉ាន់ប្រមាណខ្លួន យើង ថាយើងធ្វើយុត្តិធម៌ហាចំពោះប្រពន្ធអ្នកដែលមានប្រពន្ធច្រើនណាប៊ីថាកុំយកអល់ឡោះប្រាប់ក្នុងកូរ៉ានស្អីគេអឺបើសិនអ្នកឯងទាំងអស់គ្នាមិនមានលទ្ធភាពក្នុងការបង្កនៅយុត្តិធម៌សម្រាប់ប្រពន្ធអ្នកឯង2ឬ3នាក់ទេកុំយកថែមទៀតអីសោះមួយ ដឹងមួយបានហើយចាតែបើសិនយើងយុត្តិធម៌ ហាមានទ្រព្យសម្បត្តិឬក៏មានលទ្ធភាពចិញ្ចឹមគ្រប់គ្រាន់ចំណងរបស់យើងគ្រប់គ្រាន់បើមិនយកទៀតទេធ្វើឲ្យគាត់ទៅស៊ីណាឡូវឧទាហរណ៍ធ្វើឲ្យគាត់ទៅធ្វើខុសកម្មឡូវអញ្ចឹងមីមីក៏អាចប្រកែកបានដែរបើមិនប្រកែកប្តីទៅស៊ីណាយើងក៏ទុសាដែរប្រយ័ត្នអាហ្នឹងកន្លែងហ្នឹងអានេះមិនចេះអានេះលនិយាយតាមអ្វីតែហុកុំជាក់ស្ដែងអញ្ចឹងទី3គឺហុកូកអលមុស្តារីកាតួនាទីរួមគ្នាឥឡូវយើងដឹងហើយតួនាទីប្តីផ្សេងតួនាទីប្រពន្ធផ្សេងឥឡូវយើងមកដឹងពីតួនាទី រួមគ្នារវាងប្តីប្រពន្ធតើត្រូវធ្វើបែបម៉េចទី1អលមូអាសិរ៉ាប៊ីលម៉ារូហ្វយកគ្នាដោយនៅជាមួយគ្នាដល់ទុនភ្លុនទុនភ្លុនយ៉ាងម៉េចតាមពីពាក្យសម្ដីជាពិសេសអ្នកការថ្មីថ្មីត្រូវហៅគ្នាឡងឬបងអែត្រឹមត្រូវកំលីហងអាយហាញអញហ្នឹងអាហ្នឹងវាធ្វើជាផ្លូវមួយឲ្យយើងងាយឆ្លោះគ្នាដែរបើចាស់ចាស់ឯមុនអត់សូវមានបងបើអ្នកហៅបងឥឡូវគាត់ថាយីអានេះដូចខ្មែរដូចអីទៀតឡូវហើយ ចាស់មុនមុនឯងអីចឹងណាយ៉ាស់វេអីចឹងអានោះគាត់បើតែកុំលេងហងអញអាហងអញនេះជាសម្ដីមួយធ្វើឲ្យអសរោះធ្វើឲ្យងាយឆ្លោះគ្នាចឹងអល់ឡោះតាវ៉ាអាស៊ីរូហ៊ុនណាប៊ីលម៉ារូហ្វចូលប្តីហេប្រពន្ធនឹងឯងនិយាយគ្នាឲ្យបានទន់ភ្លន់ដឹកដៃគ្នាហាអីអីបានន័យថាចេះទំនាក់ទំនងបែបហ្នឹងអានោះអ៊ីស្លាមចង់អ៊ីស្លាមចង់ទី2អត្តណាសុះបៃណាហ្សូជេនត្រូវចេះណែនាំគ្នា ប្តីធ្វើខុសប្រពន្ធណែនាំលោកឯងដូចអត់ដល់មកសំយ៉ាងអត់ដល់គេសំយ៉ាងអីសួរសំយ៉ាងសួររឿងបួហោប្រពន្ធក៏យ៉ាងដែរប្តីត្រូវសួរសំយ៉ាងនោះមកវាចេះចុះបានទេថាចេះទំនាក់ទំនងចេះណាត់ស្ហាត់គ្នាកុំលេងអត់សំយ៉ាងក៏អត់ដឹងរឿងអញសំយ៉ាងដឹងតែអញអត់ទេខុសនឹងហុកុំត្រូវចេះតាណាសោះណាត់ស្ហាត់គ្នាទៅវិញទៅមកទី3អស៊ូរប្រជុំគ្នា អល់ឡោះថាវ៉ាអមរុហុមស៊ូរ៉បៃណាហុមចូលកិច្ចការរបស់អ្នកអ៊ីស្លាមចូលប្រជុំគ្នាប្រជុំគ្នាពិភាក្សាគ្នាអត់ចេះទាស់គ្នាទេកុំអតនោម័តរឿងអីអីអត់ចេះសួរគ្នាទេសម្រាប់ខ្លួនឯងជាពិសេសមីមីឧត្តរសម្រាប់ខ្លួនឯងពេកក៏វាអត់កើតដែរត្រូវចេះសួរយោបល់គ្នាពេលណាគេចង់ទិញដីឧទាហរណ៍គេចង់ធ្វើនេះគេចង់ធ្វើនោះរឿងតូចតាចក៏ត្រូវសួរប្តីដែរហេប្តីក៏យ៉ាងដែរហាត្រូវចេះសួរប្រពន្ធរឿងអីក៏ដោយត្រូវចេះពិភាក្សាគ្នា ហេវ៉ាស៊ីឡាស់មួយទៀតអារឿងដើម្បីកុំឲ្យមានប្រេះប្រេះប្រេះស្រាមគ្នាពីរឿងមូអាស៊ីរ៉ោះឬការទំនាក់ទំនងក្នុងប្តីប្រពន្ធនេះកុំកាន់កាប់សិទ្ធិទ្រព្យសម្បត្តិដោយដោយគេហៅថាអំណាចផ្ដាច់ការរបស់ស្រីស្រីបើស្រុកយើងខុសនឹងស្រុកអារ៉ាប់ស្រុកអារ៉ាប់រកស៊ីបានប្តី អ្នកកាន់ដល់ពេលប្រពន្ធចង់ធ្វើអីសុំដល់ស្រុកយើងរកស៊ីបានមកវិញហុចឲ្យអស់លីងដល់ពេលចង់ទៅកាហ្វេប្រពន្ធហ្នឹងសុំវិញ ហេអាគាត់នេះងាក់ខ្វេងាក់ខ្វេឧដរទៅជាចេះវិញអញ្ចឹងបានន័យថាយើងកុំផ្ដាច់ការមកខាងមកខាងទ្រព្យសម្បត្តិរស់ស៊ីបាន ធំធំ បារមីទុកគង់វងជាងតកមិនសូវគង់វងមេទុកក៏តែយ៉ាវេឯងទុក10000នោះរកបាន50000ឧដរណាយក40000ទុកយ៉ាវេឯងទុក10000នឹងកប៉ោទុកហូបកាហ្វេកុំលេងយកអស់សុំ1000របស់កាហ្វេវិញជីថែមយ៉ាអាហ្នឹងអត់ត្រូវទេបានតែយើងដើរខុសបើតាមពិតហូកុំគេឲ្យប្តីហ្នឹងអ្នកຕົក ប្រពន្ធត្រូវការមកសុំដល់យើងវា វាមិនធ្វើបែបហ្នឹងដោយសារអីខាតតតហ្នឹងគាត់មិនសូវអាម៉ាណាស់មិនសូវទំនុកចិត្តតិចឲ្យទៅយកទៅវាយប៊ូលស៊ីស៊ីលុយអស់ឥឡូវហ្នឹងឧទាហរណ៍ចឹងខ្លាចបញ្ហា មីមីទុកបាន តែឲ្យគាត់ទុក5000 10000ក្នុងកប៉ៅទៅកុំឲ្យគាត់ក្នុងនាមអ្នករស៊ីមកសុំយើងងួយងួយដូចកូនក៏វាអត់ត្រូវដែរចឹងរបៀបចង់ឲ្យរស់នៅចុះចំសំរងអ៊ីស្លាមគិតតាំងពីចំណុចហ្នឹងឡើងចឹងមួយទៀតហុកគុតតាវ៉ារុស ហុកកតោរុសបានន័យថាពីរអ្នកប្តីប្រពន្ធមានសិទ្ធិក្នុង ការទទួលគេមរតកពីគ្នាទៅវិញទៅមកកន្លែងនេះសំខាន់អ៊ីស្លាមមានច្បាប់កំណត់គេមរតកនៅក្នុងសូរ៉ាអាននីសាអល់ឡោះថាយ៉ាស្តាហ្វទូណាកាគូលីឡាហ៊ូយូហ្វទីគុំហ្វីលកាឡាឡាអល់ឡោះប្រាប់ស្រីប្តីត្រូវហូបត្រូវស៊ីអីពេលប្រពន្ធស្លាប់ប្រពន្ធត្រូវស៊ីអីពេលប្តីស្លាប់មានកំណត់ទាំងអស់ហើយកូនត្រូវស៊ីបែបណា បានប្រមាណភាគរយដល់ស្រុកយើងលឹងឃើញតែអញ្ចេះស្រុកណាភូមិណាក៏ដោយ មានទ្រព្យសម្បត្តិដីធ្លីឧទាហរណ៍ចំការអីហ្នឹងពុះចែកកូនអស់លីងដល់ពេលស្លាប់ចប់ហើយជួនកាលអ្នកខ្លះពុះចែកឲ្យអស់ហើយម៉ាក់ហ្នឹងទៅនៅមួយកូនមួយណាឲ្យច្រើនគេទៅនៅមួយកូនហ្នឹងដល់ខ្លះណាកូនប្តីចិត្តមិនបានឬទៅកូន ប្រុសខ្លួនឯងព្រមតែកូនភាសាស្រីចិត្តមិនបានដេញចេញពីផ្ទះក៏មាន ដោយសារពុះឲ្យហើយអស់ហ្នឹងហាធ្វើប្លង់ឲ្យហើយអស់ណាហ្នឹងខុសហើយមិនមិន យើងកុំបាច់ស្រឡាញ់កូនយើងពេកដល់ថ្នាក់ខុសនឹងច្បាប់អ៊ីស្លាមទ្រព្យសម្បត្តិដែលជារបស់ យើងយើងត្រូវទុកពេលណាយើងស្លាប់ថ្ងៃណាក្រុមគ្រួសាររបស់យើងនិងហាកឹមនិងអ៊ីម៉ាំគេចេះរៀបចំឲ្យយើងចែកវរិះហើយកូនប្រុសត្រូវស៊ី2%កូនស្រីត្រូវស៊ី1%ប្តីត្រូវស៊ីម៉ានបង ប្រុសយើងស៊ីម៉ានបងស្រីយើងស៊ីម៉ានអ៊ីស្លាមគេមានកំណត់6គុតតាវ៉ារុសច្បាប់ពីរឿងគេមរតកដល់យើងមានឲ្យច្បាប់គេមរតកមកចែកយើងកើតបើយើងចែកគ្នាឲ្យអស់ហ្នឹង កូន5នាក់ពូម្នាក់មកប្លង់ម្នាក់ប្លង់ម្នាក់ប្លង់អស់លីងថាកុំឲ្យឆ្លោះគ្នាអត់ចេះឆ្លោះទេបើសិនតាមច្បាប់អ៊ីស្លាមអល់ឡោះប្រាប់ក្នុងសូរ៉ាអានីសាពាក់ព័ន្ធនឹងរឿងហ្វារ៉ាអេតពាក់ព័ន្ធនឹងគេមរតកអល់ឡោះថាហ្វារីដតាំមីនអល់ឡោះនោះជឺគឺជាកតបកិច្ចដែលអល់ឡោះកំណត់ដល់យើងអត់តាមកតបកិច្ចអល់ឡោះកំណត់ទេចែកគ្នាឲ្យអស់ហើយមិនទៅជាអញ្ចឹងហេខ្លាចកូនពូលិនទូចជាងគេវៃគ្នាអត់បានហងកូនបងបងការ ចែកឲ្យការចែកឲ្យដល់កូនបងអត់បានអីលីងសួរថាតាំងមីនៅទូចម៉ាក់មានចែកឲ្យទេបើម៉ាក់ម៉ាក់អត់ចែកឲ្យក៏មីបានយកគ្នារស់បានដល់ឥឡូវរីស្គីអល់ឡោះដាក់មកចឹងពេលណាស្លាប់សល់ប្រមាណគេចេះចែកហើយអាហ្នឹងតាមច្បាប់យើងអត់អាចបំពេញទៅចែកមុនឲ្យហើយដើម្បីគេចពីរឿងគេមរដកតាមច្បាប់អ៊ីស្លាមឡើយចុងបញ្ចប់គឺ subut nasabitif បានន័យថាអឺកូន កូនត្រូវតែដាក់តកូលឪពុកកន្លែងហ្នឹងអ៊ីស្លាមដាក់វ៉ាយិបអត់អាចអាប់ឌុលឡោះបិនម៉ារីយ៉ាំអ៊ីបានទេស្រីអត់មានសិទ្ធទេលើកលែងនៅក្នុងផែនដីនេះមានតែនប៊ីអ៊ីសាអាឡៃសាឡាមមួយទេដោយសារគាត់អត់មានឪពុកអល់ឡោះអ្នកបង្កើតគាត់តាមរយៈផ្ទៃពោះស៊ីទីម៉ារីយ៉ាំចឹងបានគេហៅអ៊ីសាប់នូម៉ារីយ៉ាំអ៊ីសាកូនម៉ារីយ៉ាំរីឯមនុស្សដទៃនៅលើផែនដីនេះសិទ្ធអត់មានឪពុកចឹងពេលណាមានឪពុកត្រូវដាក់តកូលឪពុក ហើយជាអកុសលតតមីមីមួយចំនួនពេលណាលែងគ្នាពេលណាលែងគ្នាມັນភាក់ច្រើនកូននឹងតាមម៉ាក់មិនចឹងប្តីនឹងទៅហើយទៅយកពុនណា បាត់ទៀតចឹងកូនតាមនៅមួយម៉ាក់ម្នាក់ឬពីរនាក់អីចឹងណាដល់ពេលបើសិនធំធំអត់អីទេធំធំចំណាស់ចំណាស់នេះអត់អីទេតែបើកូននៅទូចទូចទេប្តីមីទៅយកប្តីក្រោយប្តីចិញ្ចឹមប្តីក្រោយចិញ្ចឹមបាន ធំឡើងដាក់តកូលប្តីហ្នឹងដាក់តកូលប្តីក្រោយ រហូតដល់ក្នុងជីជាតិរហូតដល់អីអាហ្នឹងហូកុំវាខុសណាប៊ីថាអ្នកណាហើយហៅកូនហៅកូនណាមិនមែនជាឪពុកគេហៅឪពុកមកកាវានោះឯងគឺហារ៉ាំហើយក្លិនឈូរហ្គើអត់បានចូលទេឧទាហរណ៍កូនម្នាក់ហ្នឹងអាប់ឌុលឡោះឪពុកគាត់ឈ្មោះមូហាម៉ាត់ដល់លែងគ្នា ម្ដាយគាត់នឹងទៅយកប្តីមួយទៀតប្តីឈ្មោះអ៊ីសាឧទាហរណ៍ដល់ពេលយើងដាក់ដាក់អាប់ឌុលឡោះនេះគឺបិនមូហាម៉ាត់ទៅជាបិនអ៊ីសាដល់ការដោយសារគេចិញ្ចឹម អាហ្នឹងអត់បានទេហាមដាក់បែបហ្នឹងទី2បើសិនកូនកូនតែគេចិញ្ចឹមពីណាពីណាពីអរគេចិញ្ចឹមពីពីទូចមកចុះតែអត់គឺពុកទេពុកចុងបើហៅប៉ាហ្នឹងក៏បញ្ហាភីឡាស់ដែរបើសិនគាត់ចាស់ជាងម៉ាក់យើងហៅគាត់វ៉ាក់តែស្រុកយើងអត់ឲ្យហៅវ៉ាក់ហៅប៉ារដើម្បីឲ្យចិត្តស្និទ្ធហើយលោកគេច្រឡាញ់ឯងចង់ថាអញ្ចឹងតាមពិតអ៊ីស្លាមគេ អឺអត់តម្រូវបែបហ្នឹងទេក៏ប៉ុន្តែបើហៅប៉ាក្នុងនាមគ្រាន់តែហៅវាអត់ជាបញ្ហាខុសគុំទេ តែកុំឲ្យដាក់ឈ្មោះតកូលក្នុងជីជាតិឬហៅអ្វីមែនតែនបើយើងស្លាប់ពីចំនួនទៀតទៅມັນគេអត់ដឹងថាកូនហ្នឹងកូនណា គេពិតប្រកបជាងអ៊ីស្លាមហាមដាច់ខាតពីព្រោះអល់ឡោះហាថាណាប៊ីថាអត់ទុំក្លិន sugar ឡាយអ្នកណាធ្វើដូច្នេះចឹងអាឡៃហ្នឹងមីមីតតត្រូវប្រយ័ត្នពាក់ព័ន្ធនឹងរឿងអ្នកលែងគ្នាហើយកូនទៅនៅខាងម៉ាក់ដល់ម៉ាក់ហ្នឹងយកប្តីទៀត កូននិយាយពិសេសដោយលថាបើធំធំអត់សូវអីវាអត់សូវទម្លាប់វាហៅវ៉ាក់ហើយតែបើកូនទូចចិញ្ចឹមតាំងពីទូចវាច្រើនហៅប៉ាប៉ាពេញពេញមាត់ ជាពិសេសដល់ជាពិសេសបើកូនកំមឧទាហរណ៍កូនស្រីផ្ទងដល់ចិញ្ចឹមចុះចិញ្ចឹមឡើងដល់ធំនៅហៅប៉ាប៉ាដោយសាសនិកាសអញ្ចឹងនៅផ្ទះមួយនេះលេងក្បាលប៉ាប៉ាតាមពិតសាសនិកាសតាចឹងអាហ្នឹងត្រូវជិះវាងឲ្យឆ្ងាយកន្លែងហ្នឹងនេះអ្វីដែលលិតចង់ចង់លើកឡើងនៅយប់នេះនៅក្នុង ឱកាសដ៏ល្អនេះ ពាក់ព័ន្ធនឹងច្បាប់ឬក៏ទូនាទីប្រពន្ធចំពោះប្តីទូនាទីប្តីចំពោះប្រពន្ធឬទូនាទីរួមរវាងអ្នកទាំងពីរដើម្បីយើងអនុវត្តតាមច្បាប់អ៊ីស្លាមបែបនេះហើយយើងអាចសាងគ្រួសារមួយដ៏មានសុភមង្គលគ្រួសារមួយដែលហៅថាអ៊ុសរ៉ាសាអ៊ីដាគ្រួសារដ៏ល្អដែលអ៊ីស្លាមចង់បានកន្លែងហ្នឹងហើយបានអល់ឡោះថាវ៉ាមីនអាយ៉ាទីហ៊ីអានខាឡាកលគុមមីនអានហ្វូស៊ីគុមអាស្វាជា លីតាស្គូនូអ៊ីឡៃហាវ៉ាយ៉ាអាឡាបៃណាគុំមវដតវ៉ារ៉ហ្មាបានដល់គោលដៅពិតប្រាកដគោលដៅស្រឡាញ់ជាក់លាក់ដែលអល់ឡោះនិងរ៉ាសូលប្រើហើយបើយើងមិនធ្វើតាមច្បាប់បែបនេះទេធ្វើឲ្យចរន្តកលាប់ចាក់អាប្តីខ្លាចជាប្រពន្ធអាប្រពន្ធខ្លាចជាប្តីអាកម្មសិទ្ធិផ្ដាច់មុខជាប្រពន្ធមានសិទ្ធិបញ្ជាគ្រប់យ៉ាងឧទាហរណ៍ឬក៏ស្អីប្តីអត់មានពិភាក្សានឹងប្រពន្ធក្នុងរឿងអីវាខ្លាចគ្រួសារខ្លាចជាប្រេះស្រាមឬក៏ប្រះចាក់នឹងច្បាប់ដែលអល់ឡោះនិងរ៉ាសូល បានកំណត់ យ៉ាអញ្ចឹងយប់នេះដោយសារពេលវេលាសង្ខេបតែប៉ុណ្ណេះសិនអ៊ីនសាអល់ឡោះហើយមានឱកាសល្អទៀតនឹងបានមកជួបអង្អងមីមីម្ដងទៀតនៅពេលក្រោយបើសិនការអនុញ្ញាតពីអល់ឡោះស៊ុបហានាហ៊ូវតាឡាយ៉ាបើសិនជាអ្វីដែលលឹមនិយាយទៅល្អត្រឹមត្រូវស្របទៅនឹងកូអាននិងស៊ុនណាសូមមីមីតតបងប្អូនទាំងអស់យកទៅអាម៉ាល់និងអនុវត្តទាំងអស់គ្នា ហើយបើអ្វីដែលនិយាយទៅប៉ះពាល់បន្តិចបន្តួចឬមិនសមស្របចំណុចណាសូមអភ័យទោសដល់លិន Kang Akhliya insyaAllah Wabillahi taufiq wal hidayah Wassalamualaikum warahmatullahi taala wabarakatuh Waalaikumsalam warahmatullahi